មកហើយនេះអឺសសហ្នឹងប្រាប់ហើយថាដើមឈើធំធំចឹងអត់មាន ទេមានតែស្បុកចាបអាចចាបហ្មងអូខេគីបំយីបំយីបំជំរាបសួរក៏ដូចជាសួស្តីណាខ្ញុំខ្ញុំបាទបលេងសូសាគមមកកាន់វីដេអូថ្មីហើយថ្ងៃនេះខ្ញុំកំពុងតែនៅសួនច្បារក្រោយកាណាកម្ពុជាណា បាទដោយសារតើមួយរយៈហ្នឹងមុខជ្រួញចង់និយាយថាពិបាកចិត្តមែនតើបាទពិបាកចិត្តហើយជប់ ខ្ញុំមកចេញហ្នឹងហើយតែហ្នឹងហើយខ្ញុំក៏ឆ្លាតដែរខ្ញុំ search Google មើលថាតើធ្វើម៉េចក៏ឲ្យមុខយើងជ្រួញឲ្យចាប់ចាស់ហើយខ្ញុំក៏បានឃើញគេដាក់ថាធ្វើ yoga face ទៅគឺស្អាតហ្មងឥឡូវខ្ញុំមកខាងក្រៅនេះដើម្បីស្រូបយកខ្យល់អាកាសហើយធ្វើ yoga face ឲ្យអ្នកគ្នាមើលចាំមើលខ្ញុំធ្វើ yoga face ណាអូយដូចបាក់ធ្វើដល់ហើយនេះនេះ ឥឡូវអឺបើសិនជាយើងធ្វើម្នាក់ឯងដូចអត់ទៅសុបាយហើយពិបាកធ្វើទៀតខ្ញុំនឹងដើររកសភាគេឲ្យឲ្យគេជួយធ្វើមួយខ្ញុំចាំមើលមើលថាតើបងប្អូនយើងនៅខាងហ្នឹងគាត់ដែរដឹងពី yoga face ឬក៏គាត់ចេះធ្វើអត់ហើយខ្ញុំទៅសួររកឲ្យគាត់ជួយតោះសួស្តីបងចាសួស្តីអឺសុំស្គាល់ឈ្មោះតិចបានអត់បងខ្ញុំឈ្មោះលក្ខណាខ្ញុំឈ្មោះសុយមុំខ្ញុំឈ្មោះធីតាខ្ញុំសុំសួរតិចបងឯងដែរដឹងពីធ្វើ yoga face អត់អត់ផងអត់ដឹងផងសុយមុំចេះធ្វើ yoga face អត់អត់ផងអត់ទេអ្ហ៎ ដែលឃើញគេធ្វើអាមាត់ចេះដែលដែលឃើញអត់ធ្លាប់ឃើញធ្លាប់ឃើញអាហ្នឹងដឹងថាជួយឲ្យមុខស្អាតត្រូវអត់អត់ដឹងផងអរគុណបងអរគុណអរគុណចឹងអត់ដែរឃើញហ៎អឺអរគុណចឹងអរគុណនេះខ្ញុំឃើញគេធ្វើនៅលើ YouTube ហ្នឹងខ្ញុំឃើញទៅចេះហឹមមកឯងដែរដឹងអត់អូអត់ដឹងអាហ្នឹងគេថាធ្វើចឹងទៅមុខស្អាតណា មែនអត់ដែរដឹងអីអត់អូខេអរគុណច្រើនអរគុណអរគុណអរគុណអត់មានណាគេចេះផងហ្នឹងយើងសភាគេនៅខាងនោះក៏រត់ឃើញអ្នកណាគេចេះដែរហើយមិញបងស្រីមួយជីកង់មិញក៏គាត់អត់ចេះដែរហើយយើងពិបាកហៅមែនតើអត់ដឹងថាគេចេះទេឥឡូវឃើញសិសាមួយនៅខាងណោះវ៉ាវកុំស្រីស្អាតទេណាគ្នាឥឡូវយើងទៅសភាគាត់ទាំងអស់គ្នា Hello សួស្ដីបងអេសួស្ដីបងកោស្រីមកយូរហើយមកថតប្រាប់ហ្នឹង អឺ Hello និយាយថាមួយថ្ងៃមុនឃើញអាមីឯងធ្វើវីដេអូអីគេ Yoga Face ខ្ញុំពងដើរសួរគេអារឿងធ្វើ Yoga Face ហ្នឹងអត់មានអ្នកគេចេះសោះថតបាញ់មីហ្មងអត់ទេមែនទេចង់និយាយថាចង់ស្អាតតាមអាមីអីចឹងណាហ៊ានណាឥឡូវយូជួយបរៀនមីផងមែនអត់ចាំចង់ចេះមែនចង់ចេះមែនព្រោះឲ្យស្បែកមុខមើលជ្រួញជួយអឹមនេះកប់សេរីហ្នឹងអូខេជួបយូមកប្រាក់ជួយមុនឆ្ងាយមុនលេងអូខេអញ្ចឹងក៏បានបីជួយមីឲ្យមុខស្អាតអូខេ ឡើយតាំងកុយនោះជួយបរៀនខ្ញុំនឹងហកតាតោះអឺឥឡូវជួយបរៀននេះមើលអូយឡើងក្រាវាហ្មងអើបរៀនធ្វើនៅនឹងហ្មងខ្ញុំធ្វើតាមគេធ្វើឲ្យមុខពីអូខេធ្វើម៉ានដងធ្វើម៉ានដងធ្វើម៉ានដង5ដងធ្វើមើលម្ដងហើយយើងកាច់ទៅឆ្វេងយើងកាច់ទៅស្លាមមិនចឹងទៅណាអូឈឿអូលេចង់សារទេពិបាកធ្វើមែនហ្នឹងអត់យល់ទេអ្នកនរគ្នាពិបាកធ្វើមែនតើណា ចង់ស្អាតយើងត្រូវទៅថមអីក៏ដោយវាមិនបានមកស្រួលស្រួលទេអូជប់ជប់ឥឡូវកំឡាងនិយាយច្រើនឥឡូវខ្ញុំសើច Google មើលសិនថាឥឡូវជួយសើច Google ខ្ញុំមើលថាតើក្រៅពី Yoga Face តើមានអីដែលឲ្យជួយស្អាតអូខេអូខេអូខេ Google how to make my face cute without do yoga face ដល់សម័យឥឡូវគេគេគេ search ប្រើតែមាត់ចឹងឯង Two very boring minutes later មកឃើញហើយមានអត់ឃើញ អូខ្ញុំហៅឃើញដែរគេថាញ៉ាំសបុកទៅជាកម្មឬក៏ទឹកមាត់ជាកម្មឲ្យច្រើនទៅនឹងធ្វើឲ្យយើងក្មេងជាងវ័យស្អាតហើយសុខភាពល្អទៀតទៅយូរអូខេគេឃើញដែរមីហកឃើញនេះ collagen ញ៉ាំ collagen ជួយឲ្យស្បែកស្អាតណាហើយក្មេងជាងវ័យទៀតអូឥឡូវប៉ះខ្ញុំមានស្គរកន្លែងទៅយកសបុកជាកម្មខ្ញុំដឹកដៃទៅខ្ញុំដឹកដៃទៅអឺអឺអឺអូលឿនលឿនភ័យណែបញ្ញាប់រំភើរំភើហ៎ហូននោះហូននោះនេះនេះនេះ នឹងហ្នឹងណាសបោសัตว์ស្លាប់ដឹងតែមានតាជាកម្មហ្មងចាំមើលយើងស្រែកតាជាកម្មអើយតលាក់ទឹកមាត់ចុះមកម្ដងទៀតស្ដាប់អត់លឺប្រហែលវាស្ដាប់អត់លឺមុនហ្នឹងតាជាកម្មអើយតលាក់ទឹកមាត់ចុះមកតិចមកខ្ញុំមានទេខ្ញុំប្រាប់ហើយតើថានៅនឹងមានតែភាពមានជាកម្មមកពីណាមិនលេងថៃហ្នឹងអត់ដឹងរៀនទេអើយ អូខ្ញុំមានមួយកន្លែងទៀតកន្លែងហ្នឹងសម្បូរដើមឈើដឹងតែមានហ្មងមកមកមកមកមកមកនេះនេះនេះនេះកន្លែងនេះខ្ញុំថាកន្លែងហ្នឹងដើមឈើច្រើនហើយដឹងថាសម្បូរសម្បុកជាកម្មហ្មងអាឥឡូវចាំមើលខ្ញុំស្រែកហៅឲ្យវាតម្លាក់មកម្ដងទៀតដឹងតែធ្លាក់ហ្មងលើកហ្នឹងជាកម្មអើយតម្លាក់ទឹកមាត់តិចមកអូទឹកមាត់អត់មានឃើញហ៎អឺមកនេះអឺសសហ្នឹង ប្រាប់ហើយថាដើមឈើធំធំចឹងអត់មានទេមានតែស្បុកចាបអាចចាបហ្មងអើយងាប់អីស្បុកជាកម្មណាមិននៅដើមឈើធំធំចឹងមានតែស្បុកចាបទេស្បុកជាកម្មគេនៅគ្រូភ្នំនៅលើកោះអីហ៎បានល្អលេខ1អូនេះខលចានខ្ញុំខលចានជួយឲ្យស្បែកស្អាតណាហើយក្មេងជាងវ័យទៀតអាមីឯងប្រាប់ថា មានអីគេ collagen ទៅឯងអាហ្នឹងមិនទៅរកនៅណាមាន បើតាមខ្ញុំដឹងតតនៅក្នុងផ្លែឈើនៅក្នុងសាច់នៅក្នុងអីអាហ្នឹងយកមិនទៅឥឡូវចង់ស្អាតចង់ក្មេងហើយបាត់ជ្រួញស្បែកភ្លឺថ្លាអីដែលមិនបាច់ហត់ហ៎អឺចង់បើអត់ចង់ណាមិនមែនដើររោខំស្រែកផងខំអីផងមកប្រឡាក់ចាប់នៅលើមុខទៀតម៉ែនេះទឹកជាកម្ម brand Frank Collagen ហ៎ brand Frank Collagen ជុំអាហ្នឹងអីគេទៅអាហ្នឹងគឺទឹកជាកម្មហើយនឹង Collagen ក្នុង10តែមួយ2 in 1ណាញ៉ាំទៅមួយ10ហ្នឹងគឺគ្រប់ហ្មងហើយមួយថ្ងៃមិញព្រមប្រាប់ ហ្នឹងយើងខ្លួនឯងយើងចង់អួតចង់ចូលដើរហោតាមដើមឈើធំៗគេប្រាប់ហើយអត់ជឿទេតែទឹកបជាកម្មណាមកនៅកដាវាអញ្ចឹងមិនអញ្ចឹងមិនគេទៅហោទឹកបជាកម្មកន្លែងដែលប្របាក់ហោហើយគេមកផលិតលក់អញ្ចឹងឯងយល់អត់មែនហើយណាដល់ហោ Recommendation មកទឹកដែរ អាមីនិយាយថាអាសបកជាការមកខ្ញុំញ៉ាំមិញហ្នឹងមិនបានញ៉ាំទៅគ្មានយើងវ័យយ៉ាងអូយមកអង្គុយនេះមកគេនិយាយប្រាប់មកប្រាប់មកបុលេដែរមើលរឿងចិននេះត្រូវអត់មើលតាអមិនក៏អត់ដឹងគ្នាជំនាន់ហ្នឹងអត់មានលៀបលេមានអីទេជំនាន់ហ្នឹងមានលេណាលៀបអញ្ចឹងទៅគាត់ញ៉ាំទៅទឹកជាកាមេហើយសាច់គាត់ឡើងស្អាតហើយសំខាន់អឺមួយទៀតទឹកជាកាមហ្នឹងជួយសុខភាពល្អអូអត់ដែរដឹងសោះញ៉ាំទឹកជាកាមអត់ងាយឈឺណាឥឡូវមើលទឹកនោះរឿងក៏ដឹងដែរឃើញពនាងម្ចាស់ស្ត្រីស្អាតតាំងពីក្មេងរហូតដល់ចាស់មែនតាមែនតាសាដើមបើអញ្ចឹងណា ហើយនិយាយដែរឥឡូវសុំមើលទៀតទីថាទៅជាកម្មប្រែនហ្នឹង ថាល្បីជាងគេ ថាល្បីនឹងល្អត្រង់ណាទឹកជាកម្មហ្នឹងចង់និយាយថាទឹកជាកម្ម brand friend collagen ឲ្យបុលេងអញញ៉ាំមិនហ្នឹងណាស្បុកជាកម្មគេហ្នឹងគេហៅនៅរូងភ្នំហើយនៅលើកោះក្តារសមុទ្រអីយល់ឡាអូហើយសំខាន់ស្បុកជាកម្មដែលគេហៅបានហ្នឹងគឺគេមិនយកមកផលិតទាំងអស់ទេគេយកអាប្រដាប់គេប៉និតពេជ្រហ្នឹងយកមកហើយកអាណាដែលល្អបំផុតទៀតបានគឺយកមកផលិតជាទឹកជាកម្មហ្នឹងហើយចាស់សួរមួយទៀតនិយាយអារឿងអីគេខខ collagen អីគេមិនហ្នឹងណា អាហ្នឹងមិនទៅ collagen អឺ collagen នេះហ្នឹងនិយាយអត់សូវយល់ហ្មងអត់ដឹងមែនតាគឺដូចឆ្ងល់ចឹងមែនហើយឡើងចាំងស្អាត collagen ហ្នឹងតើស្អីស្អីបានដឹងច្បាស់មកពួកអីយើងញ៉ាំអាជាតិ collagen ហ្នឹងទៅគឺជួយស្បែកយើងសភ្លឺពីខាងក្នុងហ្នឹងមិនសដូចលាបលេងសតែខាងក្រៅទេយល់អូយល់យល់ហើយសំខាន់ទឹកកជាតិកម្ម brand Frank collagen ហ្នឹងអាជាតិ collagen របស់ទឹកកជាតិកម្មហ្នឹងយកពីប្រទេសប្រាំងមក ចឹងដល់ស្រាប់ហើយក្នុង10មានតាំងពីទឹកជាកម្មមានតាំងពី ជា collagen ទៀតចឹងធូរអ៊ីវ៉ាន់ញ៉ាំទៅជួយដល់សុខភាពល្អហើយជួយសាច់ស្អាតទៀតចឹងមកយ៉ាព្រីខ្ញុំទៅទិញ brand Friend Collagen ហ្នឹងដើម្បីញ៉ាំឲ្យសាច់ស្អាតដើម្បីញ៉ាំអីខ្ញុំមិនឈ្មោះម៉ៃទេខ្ញុំឈ្មោះ Sky អូយឈ្មោះ Sky ចឹងបើម៉ៃឈ្មោះ Sky ខ្ញុំឈ្មោះ Mood មូនងឹតណាងឹតឆៅហ្មងមើលឃើញបាទឥឡូវបងដាក់ឈ្មោះមូន ដាក់ឈ្មោះសាន់វិញអញ្ចឹងទៅនៅមួយឆ្ងាយពីគ្នាហើយឆាហើយ no one ត្រូវការសាន់ខ្ញុំត្រូវការស្បែកស្អាតអត់ត្រូវការសាន់ទេអូខេឈ្មោះអីក៏បានដែរញ៉ែមិនបានឈ្មោះអីក៏ញ៉ែបានដែរញ៉ែមិនបានតែអ្នកនរគ្នាគិតមើលមើលបើចង់ស្អាតលេងសតហោទៅជាកម្មនៅដើមឈើឯណាប្រាប់អត់ជឿធ្វើលយទៀតសំខាន់ចាប់អាចដាក់មកទៀតអឺយ៉ាប់ណា អរគុណច្រើនម៉េចថ្ងៃហ្នឹងដែលបានចូលរួមមួយចម្លែងអរគុណមែនតើដែលបានរាយរាប់ច្រើនប្រាប់អូប្រយល់យកមកតែញ៉ាំទៅ two in one ហើយអ្នកគ្នាកុំភ្លេច follow Sky follow មីផងនៅលើ Instagram ហើយអរគុណអ្នកនរគ្នាមែនតើដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បើសិនចង់មើលវីដេអូទៀត click ខាងនេះ click ខាងនេះជួបខ្ញុំជាមួយនឹងមីនៅវីដេអូក្រោយទៀតបាយបាយ